ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានមានសមមនោះដែលបានបានមានមានដៃគូពិភាក្សាគ្នាតាក់ទងនឹងការបដិបដាបច្ចេកទេសវិជ្ជាជីវៈបាទនៅនៅប្រទេសកម្ពុជាយើងបាទដើម្បីវាជាទុនមួយឲ្យបងប្អូនយុវជន ពិចារណាថាតើគួរចាប់យកជំនាញវិជ្ជាជីវៈដែរឬទេ បាទសម្រាប់អាជីពការងាររបស់ពួកគាត់អញ្ចឹង តកតងនឹងបទបង្ហាញរបស់ខ្ញុំនេះគឺខ្ញុំនិយាយពាក់ព័ន្ធតែពីការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនៅរាជរដ្ឋាភិបាលកម្ពុជាទេហេតុអីបានរាជរដ្ឋាភិបាលកម្ពុជានឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈអញ្ចឹងចាំយើងនឹងនិយាយនៅស្លាយបន្តប៉ុន្តែមុននឹងចូលទៅដល់បាទការចាប់យកការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅរាជរដ្ឋាភិបាលកម្ពុជានេះគួរខ្ញុំសូមណែនាំឲ្យស្គាល់រាជរដ្ឋាភិបាលពេលអ្នកខ្លះអត់ទាន់ស្គាល់រាជរដ្ឋាភិបាលជាអ្វីទេបាទ ព្រោះថាបើនិយាយពីសាវតារីមរដ្ឋសភាបានបង្កើតឡើងយូរហើយ បាទតាំងពី1965មកប៉ុន្តែដោយសារតែសង្គ្រាមយើងអភ័ព្វយើងទេយើងធ្លាក់ចូលសង្គ្រាមស៊ីវិលទៅដំណើរការនៃការពុតទៅរបស់រាជរដ្ឋាភិបាលនឹងអត់បានដំណើរការទេអញ្ចឹងទើបតែប្រទេសយើងបានសុខសាន្តត្រានមានសន្តិភាពឡើងវិញ ឆ្នាំ99ទើបរាជរដ្ឋាភិបាលចាប់ផ្ដើមបដិសន្ធ ធិឡើងវិញ បាទក្រមនយោបាយឈ្នះឈ្នះរបស់ប្រមុខរដ្ឋាភិបាលរបស់យើងបាទអញ្ចឹងភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលជាអីបាទអញ្ចឹងយើងនិយាយពីរាជរដ្ឋាភិបាលកម្ពុជា បានន័យជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិបាទជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយរបស់ជាតិដែលថាបានស្រាវជ្រាវជាន់ខ្ពស់របស់ជាតិហ្នឹងមកប្រមូលផ្ដុំទៅដោយគ្រប់វិស័យទាំងអស់ស្រាវជ្រាវគ្រប់វិស័យ បាទមានបច្ចេកវិទ្យាបាទបច្ចេកវិទ្យាវិទ្យាសាស្ត្រនិង សង្គមសាស្ត្រជាដើមហើយនៅក្នុង នោះមានស្ថាប័នឧបសម្ព័ន្ធចំនួន7ដែលជាវិទ្យាឋាន ចំណុះហ្នឹងមានវិទ្យាឋានភាសាជាតិវិទ្យាសាស្ត្រទំនាក់ទំនងអន្តរជាតិមានវិទ្យាឋានវប្បធម៌វិចិត្រសិល្បៈមានវិទ្យាឋានសង្គមសាស្ត្រមនុស្សសាស្ត្រមានវិទ្យាឋានបច្ចេកវិទ្យានិងបច្ចេកទេសមានវិទ្យាឋានជីវសាស្ត្រវិទ្យាសាស្ត្រកសិកម្ម នៅមានវិទ្យាស្ថានសិក្សាចិនហើយក្រៅពីហ្នឹងក៏យើងមានក្រុមពិក្សាជាតិភាសាខ្មែរផងដែរដែលជាស្ថាប័នឧបសម្ព័ន្ធនិងឧស្សាហ៍ដែលចូលសែនឫស្សីត្រឹបដែល មានអៃដាមបាទសូត្រសំណាងជាមានវត្តមាននៅទីនេះជាប្រធានស្រាប់បាទអញ្ចឹងបានរៀបនៅសភាជាស្ថាប័នស្រាវជ្រាវអញ្ចឹងយើងគ្រាន់តែស្រាវជ្រាវឯងយ៉ាងម៉េចមែនទេបាទយើងស្រាវជ្រាវតើមានបាទមានអ្នកស្រាវជ្រាវអញ្ចឹងធនធានស្រាវជ្រាវយើង សម្បូរបែបឬនៅមានឬនៅដូច្នេះអត់ទាន់មានដូច្នេះត្រូវការបដិបដាបាទបដិបដាត្រូវការកសាងកម្លាំងបាទអញ្ចឹងបាទរីមរដ្ឋសភាក្រោយពីការបង្កើតឆ្នាំ99និងឆ្នាំ2000រីមរដ្ឋសភាក៏ចាប់ផ្ដើមការបដិបដាឋានៈជាន់ខ្ពស់គឺអ្នកស្រាវជ្រាវបដិបដាអ្នកស្រាវជ្រាវតែម្ដងគឺឆ្នាំ2000ឋានៈបរិញ្ញាបត្រជាន់ខ្ពស់បាទហើយបន្តមកគឺនៅឆ្នាំ2004អីនោះគឺ2005 2006គឺយើងចាប់ផ្ដើមបដិបដាឋានៈបណ្ឌិតបាទឋានៈជាន់ខ្ពស់ ដែលគេយើងគិតថាជាការអភិវឌ្ឍធនធាន បញ្ញាញាណជាន់ខ្ពស់មួយរបស់ជាតិបាទណាដូច្នេះជាចក្ខុវិស័យរបស់យើង គឺបដោះធនធានជាន់ខ្ពស់របស់ជាតិយើងបាទហើយនៅក្នុងការបដោះបដាលនេះ បាទតាមអនុក្រឹត្យថ្មីដែលយើងទៅបានបានធ្វើវិសោធនកម្មបាទរាជវិទ្យាចាប់ផ្ដើមមានការបដោះបដាលបាទ គ្រប់វិស័យទាំងអស់បាទហើយតាំងពីឧត្តមសិក្សាក្រោយឧត្តមសិក្សាហើយចូលមកដល់បច្ចេកទេសជាជីវៈដែរបាទអញ្ចឹងហេតុអីបានយើងចាប់ផ្ដើមមានការបដិបដាលមកដល់ថ្នាក់ខាងក្រោមទៀតបាទអញ្ចឹងសូមចូលដល់ slide ទី2ថាហេតុអីបានយើងរៀបរដ្ឋសភាចាប់ផ្ដើម ដល់ការបដិបដាលធីវេតដោយអស់លោកបានជ្រាបស្រាប់ហើយដោយវាគ្មិនយើងខាងដើមបានបកស្រាយហើយ បាទធីវេតហ្នឹងវាសំខាន់យ៉ាងម៉េច ហើយទីផ្សារវាសម្បូរបែបអត់ហើយចុះអ្នកកម្លាំងពលកម្មយើងដែលមានជំនាញផ្នែកធីវេតហ្នឹងមានមានសម្បូរបែបអត់យើង លក់កម្លាំងពលកម្មទៅគេលក់តែកម្លាំងពលកម្មតែអត់បានលក់ជំនាញទៅផងហ្នឹងយើងមើលពលករដែលចេញទៅខាងក្រៅបាទពលករចេញទៅខាងក្រៅចេញទៅថៃចេញទៅម៉ាឡេចេញទៅអីផ្សេងផ្សេងតែគាត់លក់ជំនាញឬក៏គាត់លក់កម្លាំងសុទ្ធបាទនេះតែយើងមើលឃើញជាក់ស្ដែង ចឹងអ្នកនៅខាងក្នុងស្រុកយើងវិញលោកកម្លាំងសុតចឹងដែរឬលោកជំនាញដែរបាទចឹងយើងឃើញការលក់ជំនាញហ្នឹងវាមានតិចមានភាគរយតិចប៉ុន្តែលក់លក់កម្លាំងពលកម្មវាវាលក់កម្លាំងសុតហ្នឹងវាមានច្រើនចឹងចឹងបានឯចរិតនិសភាបានឯចាប់ផ្ដើមធ្វើការសិក្សាតើយើងគួរបដិបដាលធីវេតហ្នឹងចាប់ផ្ដើមយ៉ាងម៉េចហើយធីវេតដែលរៀបនិសភា ចាប់ផ្ដើមនេះគឺចាប់ផ្ដើមលើវិស័យទេសចរមុនបាទបាទឯបច្ចេកទេសវិជ្ជាជីវៈផ្នែកទេសចរបាទអញ្ចឹងចាប់ផ្ដើមមានការស្រាវថាស្រាវជ្រាវសិក្សាស្រាវជ្រាវទៅលើប្រទេសជិតខាងរបស់យើងមានថៃមានវៀតណាមមានម៉ាឡេមានសិង្ហបុរីជា ដើមបាទណាដែលការសិក្សាស្រាវជ្រាវនេះដឹកនាំដោយឯកឧត្តមរដ្ឋវិទ្យាប្រធានផ្ទាល់មករាជរដ្ឋាភិបាលកម្ពុជាដើម្បីទៅសិក្សាស្វែងយល់ពីប្រទេសជិតខាងយើងហេតុអីបានគេមានទេសចរច្រើន 20 30លានអ្នកក្នុងមួយឆ្នាំមួយឆ្នាំចុះខ្មែរយើងមាន3 4លាន5លានអ្នកហ្នឹងបាទហើយយើងមានសក្តានុពលគ្រប់សពបែបយ៉ាងទាំងអស់ហេតុអីបើយើងខ្វះបាទមិន អាចតាក់ទាញទេសចរបានដោយសារអីបាទអញ្ចឹងនៅក្នុងនោះបាទយើងមានការចុះទៅ ធ្វើការសិក្សាចៅជឿននៅបរទេស បាទយើងមានការសិក្សាស្រាវជ្រាវនៅ ក្នុងប្រទេស បាទនៅតាមតំបន់គោលដៅទេសចរសំខាន់សំខាន់ហើយជួបប្រជុំភាសាជជែកវែកញែកជាមួយនឹងភាគីពាក់ព័ន្ធនានា ដូចជាក្រសួងទេសចរជាដើមហ្នឹងក៏បានរកឃើញបាទនៅចំណុចមួយដែលយើងគួរថាគួរតែពង្រឹងគុណភាពលើវិស័យសេវាកម្មទេសចរនឹងឲ្យបានប្រសើរដើម្បីតាក់ទាញទេសចរមកឲ្យគាត់មកទស្សនកិច្ចនៅស្រុកយើងហ្នឹង គាត់ចង់មកម្ដងហើយមកម្ដងទៀតក៏មកគាត់មកតែមួយលើកលើកក្រោយបានឲ្យលែងចង់មកបាទអញ្ចឹងអ្វីដែលពាក់ព័ន្ធជាមួយនឹងទេសចរសំខាន់អញ្ចឹងបានឲ្យយើងនឹងលើកយកមកដោយលោកស្រីបច្ចៈមិញគាត់លោកមានប្រសាសន៍មិញគឺសំខាន់គឺហូបចុកដើរលេងត្រូវការហូបចុកមុនបាទ ចឹងមកដល់ហូបចុកបាទអត់គុណភាពគាត់ហូបទៅគាត់មានបញ្ហាសុខភាពប៉ះពាល់ដល់សុខភាពគាត់សួរថាយ៉ាងម៉េចគាត់ពេញចិត្តមកទស្សនកិច្ចទៀតទេហើយសូមបងប្អូនបាទអង្គវិធីពិចារណា គិតពិនិត្យមើលមើលតើអាហារយើងនៅតាមដងផ្លូវគួរឲ្យគួរឲ្យទទួលទាននេះគួរបាទទទួលយកបានទេបាទ អញ្ចឹងយើងមិនចង់និយាយទៅដល់អ្វីយើងនិយាយតែពី hygiene នៃអនាម័យបាទអញ្ចឹងនិយាយពីគុណភាពសម្លហ្នឹងឯងបាទតែគាត់មានវិជ្ជាជីវៈត្រឹមត្រូវទេស្លទៅហ្នឹងបាទណាអញ្ចឹងនេះគាត់នឹងជាការឲ្យយើងពិចារណាអញ្ចឹងក្រោយពីការសិក្សាស្រាវជ្រាវបាន បាទសពគ្រប់ជ្រុងជ្រោយទៅក៏យើងចាប់ផ្ដើមរៀបចំ ជួបជុំអ្នកជំនាញ បាទជួបជុំអ្នកជំនាញផ្នែកបដិបដាលបាទបដិសាកិច្ចនិងបាទ hospitality ហើយនិង service ហ្នឹងហើយសេវាកម្មអាហារហ្នឹងដើម្បីរៀបចំ កម្មវិធីបដិបដាលរបស់យើងបាទបាទនេះយើងសិក្សាបាននៅលើ slide ហ្នឹងយើងឃើញហើយអានេះជាស្ថិតិរបស់ក្រសួងទេសចរដែលគាត់បានបង្ហាញបាទ slide មួយចំហៀងខាងឆ្វេងដៃនេះបាទរូបខាងឆ្វេងដៃនេះយើងឃើញកំពូលស្រួចទៅលើហ្នឹងស្រួចទៅលើអី តម្រូវការអីកម្លាំងពលកម្មណាបាទកម្លាំងពលកម្មហើយមួយទៀតមកនៃការបដិបដាលនៅខាងនោះហើយយើងនិយាយពីការបដិបដាលនៅស្រុកយើងអ្នកចូលចិត្តចាប់អារម្មណ៍រៀនសូត្ររៀនសូត្របច្ចេកវិទ្យាជីវៈឬក៏រៀនដល់បរិញ្ញាបត្រមី Master អីតោះបាទអញ្ចឹងគឺយើងឃើញថារៀនថ្នាក់ខ្ពស់ណាស់បែបជាអ្នកគ្រប់គ្រង management មិនជាអ្នកកម្មករជំនាញទេប៉ុន្តែអ្វីដែលខ្វះគឺ ខ្វះផ្នែកកម្មករជំនាញផ្នែកបាទផ្នែកខាងក្រោមនោះខ្វះបាទផ្នែកខ្វះខាងក្រោមហ្នឹងបាទអញ្ចឹងបើយើងបំពេញបាន ផ្នែកកម្មករជំនាញវិជ្ជាជីវៈហ្នឹងបានឲ្យយើងនឹងអាចបាទតាក់ទាញចំណូលចូលផងបាទបាទរក្សាបាននៃកំណើន សេដ្ឋកិច្ចរបស់ជាតិផង ចំណូលផ្ទាល់ខ្លួនហើយកំណើនសេដ្ឋកិច្ចជាតិវាមកជាមួយគ្នាពីព្រោះវាតាក់ទាញទេសចរទាំងអស់គ្នាបាទអញ្ចឹងបានបានយើងបាន ជួបជុំអ្នកជំនាញជាគ្រូបង្គោលជាតិផ្សេងផ្សេងលើវិស័យហ្នឹងដើម្បីប្រជុំគ្នាភាសាបែរនៃរៀបចំជាខុស curriculum ឡើងបានគម្រោងមេរៀនឡើង បាទដើម្បីឲ្យវាមានស្តង់ដារច្បាស់លាស់ត្រឹមត្រូវបាទហើយវាស្របនឹងក្របខ័ណ្ឌគុណវុឌ្ឍិរបស់ជាតិយើងដែរបាទគុណវុឌ្ឍិជាតិមួយបាន ស្របនឹងស្តង់ដាររបស់អាស៊ានផងដែរ បាទធ្វើម៉េចដើម្បីឲ្យវាបាទបញ្ស៊ីគ្នាបាទនឹងអាចទទួលយកបានទាំងអស់គ្នាបាទអញ្ចឹងយើងបានរៀបចំជាខុសជាអីហើយហើយយើងបានស្វាស្វែងរកដៃគូសហការទៀតក្នុងការបដិបដាលហ្នឹងយើងមិនចាចង់ធ្វើទៅតែឯងទេទីស្ភាបាទដោយសារទី1គឺអនធនធាន មាន កំណត់ បាទមានកម្រិតផង បាទអញ្ចឹងយើងចង់ចែករំលែកហ្នឹងជាមួយដៃគូបាទឯកជនឲ្យចូលរួម អញ្ចឹងដៃគូចូលរួមយើងបានតំណាក់តំណងយើងបានចុះ MOU ជាមួយគ្នាមួយចំនួនប៉ុន្តែក្នុងការប្រតិបត្តិជាក់ស្ដែងគេអ្នករកស៊ីបានគេមើលផលប្រយោជន៍ចឹងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះនឹងត្រូវចំណាយច្រើនប៉ុន្តែចំណូលវាតិចជួនកាលមិនអាចរួចខ្លួនទេផងបាទដូច្នេះគេអត់បាទអត់អត់បានបាទអត់មាន ការកិច្ចសហការបន្តទៀតទេដូច្នេះធ្វើម៉េចដើម្បីឲ្យកម្មវិធីនឹងវាដំណើរការទៅបាន ចឹងបានឯអាយដាមដិតវិជាប្រធានបានសម្រេចចិត្តបាទប្រើធនធានដែលមានគឺធនធានរបស់រាជរដ្ឋាភិបាលដែលបានទទួលពីការបដិបដាជាន់ខ្ពស់មកយើងយកមកចែករំលែកក្នុងការបង្កើតជាបាទជាជាបន្ទប់អនុវត្តបន្ទប់ជាថ្នាក់អីសម្រាប់ការបដិបដាវិជ្ជាជីវៈហ្នឹងពីព្រោះការបដិបដាវិជ្ជាជីវៈគឺត្រូវការបន្ទប់អនុវត្តបានន័យថា labo lab បាទអនុវត្តជាក់ស្ដែង ពីព្រោះការបង្រៀនតែទ្រឹស្ដីភាគតិចមានតិចណាស់បាទនៅ ក្នុង បាទនៅ ក្នុង វិស័យធីវេតហ្នឹងអញ្ចឹងការអនុវត្តគឺភាគច្រើនពី70%ឡើងបាទទៅជាការអនុវត្តអញ្ចឹងយើងចាប់ផ្ដើមរៀបចំបន្ទប់អនុវត្តផ្នែកភេសជ្ជៈនិងចុងភៅដែលយើងគិតថាជាជំនាញបឋមដែលរាជមន្ត្រីនឹងចាប់ផ្ដើមចេញដំណើរមុនគេបាទ ហើយមុននឹងឈានមកដល់ហ្នឹងក៏យើងមានកិច្ចសហការបានឯងចុះ MOU ជាមួយនឹងក្រសួងទេសចរយើង បានចុះ MOU ជាមួយនឹងដៃគូឯកជនមួយចំនួនហើយក៏យើងក៏បានចុះ MOU ជាមួយនឹងបណ្ដាសន្តាគារភោជនីយដ្ឋានសមាគមទេសចរបាទបាទមួយចំនួនដែរដើម្បីទទួលបាទដែលយើងនិយាយថា internship ការងារបានន័យហាត់ការការងារ បាទយើងបដោះហើយយើងមានការហាត់ការការងារហើយកន្លងមកសូមរំលងតិចបាទសូមបាទកន្លងមកក្រោយការបដោះបដាមានសិកាកម្មសិស្សរបស់យើងហ្នឹងបាទ internship ការងារគេអញ្ចឹងគេពេញចិត្តក៏យកទុកធ្វើទៅបាទឧទាហរណ៍នៅលើ Royal អីជាដើមបាទណាបាទមិនដោយសារតែអីសារការការបដោះបដារបស់យើងវាមាន គុណភាពវាមានគុណតម្លៃរបស់វាបាទអញ្ចឹង ចូលដល់ចំណុចទី3ដែលយើងចង់និយាយនេះគឺការបដិបត្តិធីវេតនៅរាជរដ្ឋាភិបាលដែលបាននឹងកំពុងអនុវត្តតើមានអីខ្លះដូចខ្ញុំបានជម្រាបជូនដើមមិញតិចហើយគឺយើងចាប់ផ្ដើមវិស័យទេសចរទៅមុនហើយវិស័យទេសចរហ្នឹងគឺយើងយកបាទមាន4វិជំនាញដែលយកមកបដិបដាលហ្នឹងគឺបើនិយាយវិជំនាញធំមានតែ2ឯងគឺភេសជ្ជៈនិងអាហារប៉ុន្តែក្នុងភេសជ្ជៈហ្នឹងវាមានចែកចេញជា3ទៀតបាទហើយជា3ទៀតគឺភេសជ្ជៈសុខភាព ដែលយើងហៅថា healthy juice ហ្នឹងបាទទឹកក្លុកទឹកអីផ្សេងផ្សេងហ្នឹងបាទហើយទី2កាហ្វេហើយទី3គឺស្រាក្លុកបាទផ្នែកភេសជ្ជៈហើយទី4គឺអាហារគឺចុងភៅបាទចុងភៅហើយការបដិបដាលនៅយើងនេះជំនាញហ្នឹងគឺយើងមិនបានអនុវត្តយកអាគោលការណ៍ធំរបស់យើងទេតែមួយឆ្នាំឬក៏អីវាវែងពេកអញ្ចឹងយើងមើលតម្រូវការជាក់ស្ដែងរបស់បាទមើលការជាក់ស្ដែងរបស់សង្គម បាទជាពិសេសបាទឯអាចិត្តគំនិតរបស់សិក្ខាកាមយុវជនយើងគាត់ចូលចិត្តរៀនអីគាត់មិនសូវចូលចិត្តរៀនវែងទេគាត់ចង់រៀន ខ្លីហើយគាត់អាចធ្វើការបានអញ្ចឹងបានឲ្យយើងខិតខំធ្វើម៉េចអាប់ដេតកែប្រែកម្មវិធីយើងដើម្បីឲ្យវានៅសល់ខ្លីប៉ុន្តែ យើងមិនបានបោះបង់ចោលនៅអីនៅនៅនៅនៅគេថាតម្លៃបាទនៃមុខវិជ្ជាហ្នឹងទេ បានឯគាត់អាចរៀនប៉ុណ្ណឹងមកតិចមែនប៉ុន្តែគាត់អាចចេញទៅវិញអាចធ្វើប្រកបការងារបានបាទប្រកបការងារបានបាទអញ្ចឹងបាទយើងបានបង្រៀនគាត់ទាំងផ្នែកទិសដីបាទទិសដីហ្នឹងដូចយើងបាទដូចខាងលោកស្រីវាគ្មិនខាងដើមបាននិយាយហ្នឹងមិនមានទិសដីតាក់ទោនៅប៉ុណ្ណឹងវាតាក់ទោជាមួយអកប្បកិរិយារិយាបត់បាទការបំរើការញញឹមរាក់ទាក់ទទួលអីទៀតតែ soft skill ហ្នឹងទៅជាមួយឲ្យគាត់យល់ ថាគឺមកហូបអាហារយើងមិនមែនមកហូបតែអាធម្មអាហារទេដំបូងគឺមើលអ្នកបម្រើសេវាកម្មហ្នឹងអ្នកលក់សិនបាទតើស្រស់ស្រាយញញឹមរាក់ទាក់បាទអត់បាទអញ្ចឹងអ្នកលក់ហ្នឹងបាទទៅតែបាទប្រកាន់ខ្ជាប់បាទនៅបាទថា soft skill របស់យើងហ្នឹងឲ្យវាវាមុំដែរបាទជាមួយនឹងជំនាញជាក់ស្ដែងរបស់យើង ទៅជាមួយបាទ ផ្នែកដូចជាផ្នែកភេសជ្ជៈសុខភាពយើងបរៀនតែ18ម៉ោងទេបាទ18ម៉ោងឯងគឺមាន25មុខបាទផ្នែកកាហ្វេក៏18ម៉ោង ដែរគឺ25មុខដែរហើយផ្នែកស្រាកាឡុងរៀងវែងជាងបន្តិចបាន36ម៉ោងបាទឲ្យយើងស្គាល់ប្រភេទស្រាកាឡុងអីផ្សេងផ្សេងជាដើមបាទហើយចំណែកផ្នែកចុងភៅរបស់យើងគឺយើងបរៀនវគ្គ160ម៉ោងបាទបើយើងគិតជាខែគឺប្រហែល2ខែបាទ ចឹងបានតែយើងបើរួចមកសល់រយៈពេលខ្លីប៉ុន្តែក្នុងខ្លីហ្នឹងគឺគឺគឺបានតែជាមូលដ្ឋានយើងរៀនមូលដ្ឋានទាំងអស់អាចយកមូលដ្ឋានចេញពីហ្នឹងទៅបំបែកចេញទៅជាអីអីផ្សេងទៀតបានសិក្ខាកាមដែលយកមករៀននៅរៀនសភាហ្នឹងអាចទៅបាទអាចទៅបំបែកបាទបំបែកជាគុណណាបាទមកបកកែឲ្យអីខ្លាំងតទៀតពីព្រោះអីគ្រូបណ្ដុះបណ្ដាលរបស់យើង ដែលបានយឺរីមនិស្ភាជ្រើសរើសយកមកបណ្ដុះបណ្ដាលឲ្យធ្វើជាគ្រូជាអ្នកបណ្ដុះបណ្ដាលបន្តនេះសុទ្ធតែជាអ្នកដែលមានជំនាញច្បាស់លាស់ហើយបទពិសោធន៍យូរឆ្នាំអានេះយ៉ាងតិចជាង20ឆ្នាំដែរលើវិស័យទាំងអស់ហ្នឹងបាទដូច្នេះបាទនេះគាត់មានបទពិសោធន៍យូរហើយគាត់មានគ្រូកសលច្បាស់លាស់ដូច្នេះនិស្សិតដែលទទួលបាន ការបណ្ដុះបណ្ដាលហ្នឹងចេញទៅហ្នឹងគឺមានឱកាសការងារច្រើនបាទឱកាសការងារច្រើន ចឹងការបដិបដាលវិជាជីវៈនៅរាជរដ្ឋាភិបាលកម្ពុជាមកដល់ពេលនេះយើងទឹកបាន ដែលចាប់ផ្ដើមដំបូង នៅចុងឆ្នាំ2012ដែលការស្រាវជ្រាវរបស់យើងដំបូងគឺ2019បានយើងចាប់ផ្ដើមបង្កើតថ្នាក់ខុសអីចេញហ្នឹងគឺ2012ដើមឆ្នាំខែមករាឆ្នាំ2022អញ្ចឹងមកដល់ពេលនេះបាន10ខែហើយ គឺចំនួននិស្សិកាកាមដែលចូលមកធ្វើការបដិបដាលនៅយើងបានចំនួន31នាក់ដែលបានបញ្ចប់ទៅ បាទបានបញ្ចប់ទៅ បាទនៅក្នុងនោះមានផ្នែកជំនាញសុខភាពហើយអ្វីដែលច្រើនជាងគេនោះគឺផ្នែកចុងភៅដែលមានជំនាញច្រើនជាងគេផ្នែកភេសជ្ជៈដូចជាមិនសូវមាន ការចាប់អារម្មណ៍ច្រើនហេតុអីបានផ្នែកចុងភៅមានជំនាញបាទមានសិក្ខាកាមចាប់អារម្មណ៍រៀនច្រើនបាទ ពីព្រោះហ្នឹងវាជាអាហារប្រចាំថ្ងៃដែលអ្នកណាម្នាក់ដែលមិនអាចអត់បានបាទដូច្នេះអាហារប្រចាំថ្ងៃអញ្ចឹងរៀនអាជីពនេះ បានឲ្យយើងមានការងារមានប្រាក់ចំណូល បាទទី1ទី2រៀនអាជីពនេះបំពេញក្តីសុខរបស់យើងក្នុងគ្រួសារពេញក្តីសុខក្នុងគ្រួសារបានហ្នឹងយ៉ាងម៉េចបើយើងចេះ យើងធ្វើឲ្យក្រុមគ្រួសារយើងញ៉ាំយើងសប្បាយចិត្តមកក្រុមគ្រួសារយើងសប្បាយចិត្តយើងមានក្តីសុខទៅនឹងទាំងអស់ហ្នឹងយើងធ្វើជូនឪពុកម្ដាយយើងធ្វើជូន គ្រួសារប្រពន្ធកូនយើងហូបបាទដោយឆ្ងាញ់ដោយស្រស់ស្រាយទៅអាហ្នឹងស្អីដីសុខឃើញទេបាទចឹងការរៀនអាជីពចុងភៅនេះបានរៀនអាជីពការងារនេះបានរៀនកុំបំពេញចិត្តគេបានបំពេញចិត្តខ្លួនឯងដែរ បាទបានចំណូលហើយបានក្តីសុខទៀតក្តីសុខផ្លូវចិត្តណាបាទមានសុភមង្គលបាទអញ្ចឹងបានយើងឃើញថាមិនប្រកាន់ថាអ្នកតូចអ្នកធំអ្នកចេះដឹងកម្រិតណាទេនៅរៀនសភាបាននៅរៀនវិជ្ជាជីវៈហ្នឹងគេមិនប្រកាន់នឹងចំណេះដឹងកម្រិតណាទេបាទអាចចូលមកសិក្សារៀនសូត្របានបាទសូម្បីតែលោកគ្រូបណ្ឌិតក៏គាត់ចូលមករៀនចុងភៅដែរ បាទគាត់ចូលមករៀនចុងភៅយើងនៅវគ្គយើងដែរមិនមិនគាត់យកទៅប្រើប្រាស់ក្នុងគ្រូសាគាត់គាត់បំពេញសុភមង្គលក្នុងគ្រូសាគាត់បន្ថែមបាទដូច្នេះវាអត់អត់អត់បាទឯវាមិនប្រកាន់ថាអ្នកតូចអ្នកធំអ្នកចេះដឹងកម្រិតណាទេបាទឲ្យតែមានទឹកចិត្តបាទថាចង់បានជំនាញនឹងយកទៅបាទឧទាហរណ៍ថាយើងបងប្អូនអី នៅក្មេងៗហ្នឹងមកមានសង្ស័យយើងយើងមិនចង់បង្ហាញឆ្លាតដែរឲ្យសង្សារញ៉ាំបោះបងធ្វើបងអូនធ្វើហ៎មិនដែរហ្នឹងសុបាយចិត្តទេប្រាក់មានគុលទេណាបាទនេះគាត់តែចង់ចង់ជំរាបចឹងគឺការរៀនវិជ្ជាជីវៈជំនាញហ្នឹងបានវាវាមានផលប្រយោជន៍ច្រើនបាទផលប្រយោជន៍ច្រើនណាឲ្យទីផ្សារការងារក៏ច្រើនដែរអ្នកដែលបានបដិសបដាបញ្ចប់ការបដិសបដានៅរាជរដ្ឋាភិបាលមាន អាជីពផ្ទាល់ខ្លួនមកគាត់ហើយនឹងមានអាជីពជាដៃគូសហគមន៍នឹងគាត់ជ្រើសរើសទៅធ្វើទៀតប៉ុន្តែគាត់អត់ធ្វើទេគាត់ចង់មកប្រកបរបរអាជីពខ្លួនឯងបាទគាត់ចង់របបប្រកបរបរអាជីពដោយខ្លួនឯងបាទអញ្ចឹងនៅពេលដែលយើងរៀនទៅយើងមានចំណេះ មាន ជំនាញពិតប្រាកដអញ្ចឹងយើងយ៉ាងម៉េចបវិស័យទេសចរផ្នែកមហូបអាហារហ្នឹងទទួលភ្ញៀវដោយចំណេះដោយជំនាញដោយស្នាមញញឹម សួរទេសចរមកម្ដងហើយចង់មកម្ដងទៀតទេបាទឧទាហរណ៍ថាហាងហ្នឹងយើងចូលទៅគេរាក់ទាហូបទៅវាឆ្ងាញ់ទៅយើងថ្ងៃក្រោយយើងចូលទៀតទេបាទហើយបើចូលទៅគេអត់រាក់ទាហើយចូលទៅមិនដឹងមកហូបអាហារយ៉ាងម៉េចអីយ៉ាងម៉េចសួរថ្ងៃក្រោយយើងទៅញ៉ាំទៀតដែរអត់អញ្ចឹងណាបាទចឹងអានេះជាគោលដៅធំរបស់រាជរដ្ឋាភិបាលក្នុងការបដិសបដាជំនាញនឹងចាប់ផ្ដើមជំនាញនឹងបន្តបាទ ចុះក្រៅពីជំនាញហ្នឹងតើរាជរដ្ឋាភិបាលគិតអីត្រូវធ្វើអីបន្តទៀតយើងមិនមែនរៀនតែប៉ុណ្្នឹងទេបានតែនិយាយចំណុចចាប់ផ្ដើមរបស់យើងអញ្ចឹងរាជរដ្ឋាភិបាលបានតែនឹងបង្កើតនៅជំនាញថ្មី ថ្មីបន្ថែមទៀតបាទឧទាហរណ៍ដូចជាសាផ្នែកសន្តាគារគេថា housekeeping គេរៀបចំបន្ទប់សន្តាគារជាដើមយើងកំពុងតែសិក្សាក្នុងការរៀបចំដោយសារគ្មានកិច្ចសហការគ្មានការជួយឧបត្ថម្ភធនពីដៃគូ បាទដូច្នេះបាទមានប្រឹងប្រែងរីមសភាពប្រឹងប្រែងដើរទៅខ្លួនឯងបន្តទៀតបាទដើម្បីផ្ដល់ជាគំរូមួយដល់ស្ថាប័នផ្សេងផ្សេងទៀតបាទអញ្ចឹងបាទយើង មានរៀបនឹងរៀបចំជាបែបជា housekeeping ផ្នែក hotel បាទយើងយក hotel ធំធំយកមកនិយាយអូទៀតផ្កាយ3ផ្កាយ4ផ្កាយ5អីគេរៀបចំយ៉ាងម៉េចអីយ៉ាងម៉េចណាបាទហើយយើងនឹងបណ្ដោះអ្នកបដិសារកិច្ចផ្នែកសេវាកម្មអាហារ និងភេសជ្ជៈ បាទមកយើងនឹងបណ្ដុះបាទនៃផ្នែកបដិសាកិច្ចបដិសាកិច្ចសេវាកម្មអាហារនិងភេសជ្ជៈឲ្យគាត់យល់ច្បាស់ពីតួនាទី ភារកិច្ចរបស់គាត់ក្នុងការបម្រើភ្ញៀវធ្វើម៉េចឲ្យភ្ញៀវមកហ្នឹងបាទដោយពេញចិត្តហើយចាក់ចេញទៅវិញដោយពេញចិត្តដោយក្តីញញឹមហើយគាត់នឹងវិលត្រឡប់មករោគយើងម្ដងទៀតម្ដងហើយម្ដងទៀតបាទហើយក្នុងនោះក៏យើងនឹងត្រៀមការបើកបំរើ ផ្នែកជួមុខបាទការឡាយជួមុខគេថា វត្តអណូហ្វីផ្នែកស្ថាគារនឹងដែរបាទអញ្ចឹងរបៀបទទួលរាក់ទាក់ភ្ញៀវអីយ៉ាងម៉េចអីយ៉ាងម៉េចហ្នឹងគឺយើងនឹងគ្រោងនឹងបើកបន្តទៀតនៅពេលឆាប់ឆាប់ខាងមុខនេះបាទហើយក្រៅពីហ្នឹងយើងក៏មានគម្រោងនៅផ្នែកផ្សេងផ្សេងទៀតដែរប៉ុន្តែយើងមិនទាន់ហក់ជ្រៅចូលទៅដល់ជំនាញឧស្សាហកម្មទេដោយសារផ្នែកឧស្សាហកម្មវាត្រូវការត្រូវការបន្ទប់ពិសោធន៍ lab របស់គាត់ហ្នឹងវាធំវាច្រើនវាបន្តទៀតបាទ ប៉ុន្តែយើងក៏មិនបោះបង់ចោលដែរបាទយើងនឹងជាគោលដៅរបស់យើងនឹងបន្តទៅទៀតពីព្រោះដើម្បីបំពេញអីបំពេញជំនាញឲ្យពលករដែលចេញទៅក្រៅប្រទេសបាទកុំឲ្យគាត់លក់តែកម្លាំងសុតលក់ជំនាញទៅផងបាទអញ្ចឹងរវាងអ្នកលក់កម្លាំងសុតនិងលក់ជំនាញផលដែលទទួលត្រឡប់មកវិញនៅណាបានខ្ពស់ជាងបាទគឺអ្នកដែលមានលក់ជំនាញមែនទេបាទ លក់ជំនាញបាទអញ្ចឹងបានឲ្យយើងមិនបោះបង់ចោលទេយើងនឹងព្យាយាមដើរបន្តទៀតរៀបសភាបាទមិនបោះបង់ទោះបីជាមានមតិរិះគន់ខ្លះថាហេតុអីរៀបសភាជាស្ថាប័នធំជាន់ខ្ពស់មកធ្វើការតូចល្អិតនេះតទៅឡើងទៅបាទចុះបើរីវិសវាមិនធ្វើគេធ្វើដែរអត់មានគេធ្វើប៉ុន្តែកម្លាំងជំនាញនឹងវាអត់អត់គ្រប់ បាទអត់គ្រប់យើងបានឲ្យរៀនសភាចង់បង្កើតនៅអ្វីដែលជា model មួយឲ្យគេយកទៅអនុវត្តបន្តបាទមានអ្នកធ្វើច្រើនផ្នែកកសាងជំនាញហ្នឹងប្រុសប្រដាជំនាញហ្នឹងប៉ុន្តែដូចយើងដឹងស្រាប់ប្រុសប្រដាជំនាញវាត្រូវការចាយទុនច្រើនហើយការផលត្រឡប់ចូលមកវិញវាហាក់ដូចជាទុនខ្សោយហើយអ្នកខ្លះក៏ដួលរលំទៅវិញអីជាបដាបដាអញ្ចឹងទៅបាទចាហេតុអីរៀបនិស្សិតនៅចាប់ផ្ដើមធ្វើកិច្ចការហ្នឹងដែរបើតែចង់ ធ្វើជា model មួយឲ្យទទួលស្គាល់ច្បាស់ថាបើសិនជាយើងមានជំនាញវិជ្ជាជីវៈច្បាស់លាស់បាទយើងអាចរកចំណូលកសាងជីវិតជីវភាពរបស់យើងបានកាន់តែប្រសើរអញ្ចឹងបើយើងប្រសើរគ្រួសារយើងប្រសើរសេដ្ឋកិច្ចជាតិយើងក៏ប្រសើរទៅតាមនោះដែរបាទអញ្ចឹងអញ្ចឹង ក្នុងចំណុចទី5អត់មានអីទេយើងគ្រាន់តែជា មានជាសំណុំពរដែលជាសំណុំពររបស់វាមិនរបស់ផ្ទាល់ខ្លួនទេគាត់ទាមទារឲ្យមានការចូលរួមសហការពីវិស័យឯកជនបានច្រើនទាំងរដ្ឋនិងឯកជនបានច្រើននៅក្នុងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិទ្យាជីវៈនេះពីព្រោះអានេះវាជាស្នូលនៃ សេដ្ឋកិច្ចជាតិដែរបាទជាស្នូលនៃសេដ្ឋកិច្ចជាតិដែរ បើសិនជាវិស័យឯកជនបានសហការចូលរួម ច្រើនបានន័យថាវិស័យបណ្ដុះបណ្ដាលជំនាញចែកទេពជីវៈហ្នឹងនឹងមានដំណើរការទៅមុខដោយរលូននិងជោគជ័យហើយកម្មករបុគ្គលិករបស់យើងដែលចេញទៅបម្រើការងារប្រកបដោយជំនាញពិតប្រាកដជាក់លាក់ហើយជីវភាពរបស់គាត់នឹងកាន់តែ ប្រសើរឡើងបាទអញ្ចឹងបាទសូមអត្ថបទរបស់ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបាទសិនបើសិនជាមានសំណួរឬក៏ មានអីបន្ថែមសូមចាំខ្ញុំចង់រងចាំឆ្លើយបន្តបន្ថែមណាបាទសូមអរគុណច្រើន